ក្រោយពីព្រះបាទសូរិយាវង្សជួទីមគុតទៅព្រះបាទថំសោកត្រូវបានគេលើកឲ្យឡើងគ្រងរាជនៅប្រជជន29ព្រះវស្សាដោយមានព្រះនាមថាព្រះបរមសោករាជាតាមពងសោដាក្នុងរាជព្រះអង្គសៀមបានលើកតបមកវិលោកក្រុងគោជាលើកទី3ហើយព្រះអង្គក៏សុគតក្នុងសង្គ្រាមនោះក្នុងព្រះជន្ម32ព្រះវស្សា ក៏ប៉ុន្តែមានរឿងរ៉ាវខ្លះហាក់ដូចជាច្របូកច្របល់បន្តិចអាចនឹងពាក់ព័ន្ធទៅនឹងអ្នកទសេពងសាវតាច្រឡំកាលវេលា រវាងរិទ្ធិការ2គឺរិទ្ធិការព្រះបាទធម្មសោកនិងព្រះបាទបរមសោកដោយសារឯកសារពងសាវតាខ្លះមិនបានលើកពីព្រះបាទបរមសោកឬព្រះបាទសូយ៉ាវងទេលើហើយវាអាចនឹងលំបាកក្នុងការបន្សាំពេលវេលា តែទោះជាយ៉ាងណាក៏ដោយ រាជអង្គសាវតារទាំងអស់ឯកភាពគ្នាត្រង់ចំណុចដែររាជការព្រះបាទវិញ្ញាយ៉ាតចាប់ដើមពីឆ្នាំ1421ក្រោយពីក្រុងអង្គរត្រូវសៀមវាយកបានព្រះបាទវិញ្ញាយ៉ាតមិនបានធ្លាក់ក្នុងកណ្ដាប់ដៃសៀមទេទ្រង់បានចេញទៅឃោសនាបញ្ចុះបញ្ចូលនិមន្តមន្ត្រីនិងប្រជារាស្ត្រទាំងអស់ឲ្យក្រោកប្រឆាំងនឹងសៀមវិញទ្រង់បានកែនកងទ័ពរួចបោះជំរំនៅបន្ទាយមានរបងរឹងមាំមួយក្នុងស្រុកស្រីសឈោ ដែលរឿងទាននិយាយថាជាកន្លែងប្របាទបាសីចាំក្រុងគង់នៅមុនពេលបានឡើងសោយរាជទ្រង់បានចាត់ឲ្យគេកសាងរាជធានីតូចមួយ មានរបងរឹងមាំហើយមានប្រជារាស្ត្រជាច្រើនមកពីខេត្តផ្សេងផ្សេងគ្នាចូលមករួមរស់ក្រោមការគ្រប់គ្រងរបស់ព្រះបាទពញាយ៉ាតក្នុងនោះមួយចំនួនធំដែលមានបំណងបណ្ដេញសៀមចេញពីព្រះនគរបានស្ម័គ្រចូលបម្រើក្នុងជួរកងទ័ពរបស់ព្រះអង្គ ព្រះបាទពញាយ៉ាតមិនចង់ធ្វើសង្គ្រាមជាមួយនឹងទ័ពសៀមដែលបើកចំហនោះទេ ទ្រង់មានបំណងលួចធ្វើឃាតវិញព្រះអង្គបានចាត់មហាធ្លឹបពីរនាក់ឲ្យធ្វើការងារនេះហើយសន្យាឲ្យរង្វាន់ដល់ពួកគេទាំងពីរដែលស្ម័គ្រចិត្តធ្វើដំណើរទៅកាន់អន្តបតបុរីជាមួយនឹងកម្លាំង15នាក់ទៀតពួកគេបានជួបនឹងមន្ត្រីសៀមម្នាក់រួចបាន សុំចូលគាល់ ស្ដេចសៀមដើម្បីសុំបម្រើស្មោះត្រង់អស់មួយជីវិតពេលនោះស្ដេចសៀមគង់នៅក្នុងសួនក្នុងព្រះបរមរាជវាំងមន្ត្រីក៏នាំអ្នកទាំង17នាក់ទៅរងចាំផ្លូវដែលព្រះអង្គយាងធ្វើដំណើររួចឆ្លៀតឱកាសបង្ហាញអ្នកទាំងនោះស្ដេចសៀមត្រីអនណាស់ដោយមានព្រះបន្ទូលថា តាំងពីទ្រង់បានឡើងសោយរាជនៅក្រុងកម្ពុជាទើបតែមាន17នាក់នេះទេដែលភ្ញាក់រលឹកមកសុំបម្រើព្រះអង្គមុនគេ ម្លេះហើយទ្រង់យល់ព្រមទទួលហើយនឹងឲ្យរង្វាន់ដល់អ្នកទាំងអស់នោះស្ដេចសៀមបានបញ្ជាគេយកសម្លៀកបំពាក់មកឲ្យខ្មែរទាំង17នាក់នោះស្រាប់តែពួកគេដកកំបិតស្នៀតដែលលាក់ទុកក្នុងគោផ្លូវចេញមកសម្ដៅចាក់ស្ដេចសៀមត្រង់ពោះនឹងដើមទ្រូងហើយក៏សង្កត់ភ្លាមទៅពួកស្នាការពីស្ដេចសៀមពេលនោះ បាន ចេញមកភ្លាមដែរប៉ុន្តែ បានត្រឹមតែកាត់សម្លាប់ឃីបក៏តែប៉ុណ្ណោះឯស្ដេចសៀមបានសគត់បាត់ទៅហើយប៉ុន្មានថ្ងៃក្រោយមកព្រះបាទពញាយ៉ាត ដែលចេញមកពី បន្ទាយរងចាំដំណឹងនេះក៏បានបង្ហាញខ្លួននៅមុខអនុបត្តិបុរីហើយចាប់ដើមបើកការវាយប្រយុទ្ធពេលនោះប្រជារាស្ត្រខ្មែរដែលរស់នៅក្នុងរាជធានីក៏នាំគ្នា ចាប់កាន់អាវុធឡើងកាត់សម្លាប់ពួកតបសៀមរួចបើកទ្វាររាជធានីឲ្យតបព្រះបាទពញាយ៉ាតចូល នៅពេលដែលកំពុងតែមានការកាត់សម្លាប់សត្រូវតាមផ្លូវផ្សេងផ្សេងនៃរាជធានីព្រះបាទពញាយ៉ាតបានយាងចូលក្នុងព្រះបរមរាជវាំងជួបនឹងស្រីសៀមស្អាតម្នាក់កំពុងតែយំទ្រង់បានសាកសួរទៅនាងនោះដែលក្រាបបង្គំចោលកន្ទុយភ្នែកនាងមើលព្រះអង្គរួចទូលថា នាងមានឈ្មោះថានាងស្រងៀមដែលនាងជាបុត្រីអគុណនិងជាព្រះជាយារបស់ស្ដេចសៀមដែលខ្មែរទាំង17នាក់បានធ្វើគុត ចៅពេញយយ៉ាត់សពព្រះហាតេនឹងសម្រស់នាងសង្ងៀមខ្លាំងណាស់ហើយក៏លើកនាងធ្វើជាស្នមឯងព្រះបាទពេញយយ៉ាត់ត្រូវគេលើកឲ្យឡើងសោយរាជនៅឆ្នាំ1384នៃគ្រិស្តសករាជក៏ប៉ុន្តែតតែ12ឆ្នាំក្រោយមកគឺឆ្នាំ1396ទើបព្រះអង្គធ្វើពិធីអភិសេកឡើងគ្រងរាជព្រះនាមព្រះអង្គពេលឡើងគ្រងរាជព្រះនាមថា សម្ដេចព្រះរាជអង្គការធម្មរាជាធិរាជរាមាធិបតីព្រះស្រីសូយ៉ាពណ៌ធម្មិកៈមហារាជាធិរាជព្រះបរមនាថបរមពុទ្ធនៅក្នុងឆ្នាំ1388នៃគ្រិស្តសករាជរាជាបានប្រជុំព្រះរាជវង្សានុវង្សនិមន្តមន្ត្រីសពមុខនិងសេនាបតីទាំងឡាយរួចទ្រង់មាន ព្រះបន្ទូលថារាជាណាចក្រកម្ពុជាយើង មានរាជាណាចក្រសៀមជាសត្រូវពីមុនបណ្ដាខេត្តខ្មែរភាគខាងលិច មានប្រជារាស្ត្រច្រើនណាស់ឥឡូវខេត្តភាគច្រើនត្រូវសៀមយកអស់ហើយសៀមក៏បានគៀយកប្រជារាស្ត្រខ្មែរពីខេត្តផ្សេងផ្សេងទៀតដែលយើងកាន់កាប់នាំយកទៅជាឆ្លើយសឹកថែមទៀតយើងពិបាកនឹងរកប្រជារាស្ត្រមកពីណាដាក់វិញណាស់ហើយបើចង់ដណ្ដើមយកអាណាខេត្តដែលសៀមយកនោះមកវិញក៏មិនបានទៀតព្រោះថាមានការយឺន យ៉ាងរឹងមាំណាមួយយើងពិបាកក្នុងការធ្វើសង្គ្រាមតទៅទៀតខាតជាប់ព្រំដែនมันអាចរើសទ័ពសម្រាប់ទប់ទល់នឹងការវាយលុករបស់សៀមបានទេរាជធានីយើងធំមានរបងរឹងមាំតែមិនសូវមានប្រជារាស្ត្រដូច្នេះมันគ្រប់គ្រាន់ក្នុងការការពារឡើយបើសិនជាសៀមលើកតបមកវិញម្ដងទៀតយើងនឹងពិបាកទប់ទល់ណាស់យើងគួរតែចាកចេញពីរាជធានីនេះ ដែលយើងមិនអាចការពារបានហើយទៅកសាងរាជធានី ថ្មីនៅឯខេត្តស្រីស្រឈរវិញបើសិនជាពួកស៊ីមកវិលុកវាត្រូវឆ្លងកាត់ខេត្តផ្សេងផ្សេងទៀតវាត្រូវប្រយុទ្ធជាច្រើនកន្លែងអាច ទុកពេលឲ្យយើងកានកងទ័ពទប់ទល់មុននឹងបណ្ដោយឲ្យវា ចូលមកដល់ជើងរាជធានីលុះដល់ឆ្នាំ1388ក្រោយពីបានជ្រើសរើសពេលវេលាល្អរួចហើយ ទ្រង់បានយាងចាកចេញពីព្រះរាជវាំងអនុបតបុរី តាមព្រះរាជទីនាងនាវាធំមួយហើយហោមទៅដោយនាវាតូចតូចជាច្រើន ក្រោមសម្លេងកងឃ្មោះនិងស្គរលាន់រំពងគួបផ្សំជាមួយនឹងសម្លេងហូរកញ្ជ្រៀវរបស់កងទ័ពគោកនិងកងទ័ពជើងទឹកដើម្បីធ្វើឲ្យព្រះរាជដំណើរប្រកបដោយភាពជោគជ័យមកដល់ទួលបាសាន គេក៏ចាប់ដើមកសាងរាជវាំងហុំព័ទ្ធទៅដោយកំផែងដ៏រឹងមាំ សាងសង់ក្រសេះក្រដំរីនិងជំរោបរីទីនាងរីជវាំងបែរមុខទៅទិសរោទន្លេព្រះរីបោពៀតអាមាតសង់ផ្ទះជុំវិញរីដំណាក់ត្រង់កន្លែងណាមានទីទួល ហើយទ្រង់ប្រទានព្រះនាមរីទីនីថ្មីថា ក្រុងសេសន្ធោបវររីទីនីរដូវវស្សាមកដល់ភ្លៀងធ្លាក់ជោគជាំធ្វើឲ្យលិចទូទាំងព្រះនគររាជាក៏សម្រេច ចិត្តមកគង់នៅចតុមុខវិញគឺរាជធានីភ្នំពេញសប្ថ្ងៃគង់នៅអាគ្នេយ៍ភ្នំតូចព្រះបាទពញាយ៉ាតឡើងសោយរាជបានរយៈពេល47ឆ្នាំបើគិតទាំងរយៈពេល12ឆ្នាំដែលព្រះអង្គឡើងសោយរាជមិនទាន់ទទួលការអភិសេកទ្រង់គង់នៅអនុបតបុរីរយៈពេល17ឆ្នាំ ក្នុងនោះ12ឆ្នាំព្រះអង្គមានព្រះនាម ជារាជានុសិទ្ធនិង2ឆ្នាំជាព្រះរាជា បន្ទាប់មកព្រះអង្គបានយាងទៅគង់នៅទូបាសានខេត្តស្រីសន្ធោមិនដល់មួយឆ្នាំផងទ្រង់ក៏យាងទៅគង់នៅចតុមុខអស់រយៈពេល30ឆ្នាំ ក្រោយពីសោយរាជសម្បត្តិអស់រយៈពេល47ឆ្នាំទ្រង់ក៏ដាក់រាជថ្វាយព្រះរាជបុត្រច្បងព្រះអង្គព្រះនាមនរីរាជារួចទ្រង់ក៏ទទួលដំណែងជាព្រះមហាឧបយោរាជបរមពិតបុត្រព្រះអង្គដែលឡើងគ្រងរាជមានព្រះនាមថា រីអង្គការព្រះនរីរាជាធិរាជរីមាធិបតីគេមិនដឹងថាព្រះបាទវិញ្ញាយាតសោយទីមង្គតនៅប្រជជនប្រមាណព្រះវស្សានោះទេ តែ អតិធិព្រះអង្គត្រូវបាន គេបញ្ចុះក្នុងចេតិយមួយ នៅលើភ្នំចតុមុខត្រង់ជ្រុងខាងពីយ៉បតាមមើលទៅព្រះអង្គប្រហែលជាមានប្រជជនប្រហែល10ឆ្នាំទៀតហើយ បានគ្រប់គ្រង ព្រះរាជាណាចក្រ រហូតដល់ទ្រង់ចូលទីវង្គតនៅឆ្នាំ1431ពីព្រោះវាហាក់ដូចជាមានចន្លោះ ចាប់ពីត្រឹមពេលដែលព្រះអង្គដាក់រីសម្បត្តិមកដល់ពេលដែល ព្រះរារាជាធិបតីទទួលអភិសេកគេនិយាយទៀតថាព្រះរារាជា បានកសាងពីរ៉ាមីត5ពីរ៉ាមីតមួយមួយមានខ្ពស់រហូតដល់120ម៉ែត្រក្នុងពេលតែ5ខែប៉ុណ្ណោះក៏ប៉ុន្តែ ខ្ញុំមិនដឹងថាតើពីរ៉ាមីតទាំងនោះ នៅឯណាទេมันមានសំណេះសំណាលអ្វីបន្តិចឡើយសូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃសង្ឃឹមថាជួបបងប្អូននៅវីដេអូក្រោយៗទៀត